ខ្ញុំណែក៏លើកជាឧទាហរណ៍ដូចថា អ្នកមានលោកជាថៃអីចឹងណាហ្នឹងឯងមិនបាច់ដល់លោកថៃអ្នកធូធាអីចឹងទៅ ពុទ្ធបរិស័ទយើងហ្នឹងហ្នឹងឯងខ្ញុំកណាអីចឹងហ្នឹងឯងឃើញមានអ្នករើសសម្រាមឃើញយើងធ្លាប់ឃើញដើម្បីបានស្អីស្អីទៅលក់ហ្នឹងហើយខ្លះ ទៅកាយអាឡែងកញ្ចសរាមអីអីហ្នឹងបានស្អីហើយដាក់ចូលក្នុងមាត់បោភោគទេឬក៏អានៅក្នុងដបទឹកអីជួនកាលឃើញគេសល់តិចអីចឹងទៅយកទៅចោលធុងរាមអីចឹងទៅទៅយកមកបឺតហ្មងណាឃ្លានទេហ្នឹងឯងមានអញ្ចឹងណា អានៅពេលហ្នឹងដែលយើងគិតថាយើងឯងសំណាងដែលដែលយើងកើតមកដែលអាចថា មានមេត្តាបិតា មានការចិញ្ចឹមបីបាច់មើលថែហើយ យើងក៏មានមរតកឬក៏ថាប្រឹងប្រែងកិច្ចការងារអីចឹងទៅយើង យើងមិនបាន ទៅរើសសម្រាមហ្នឹងហ្នឹងយើងគិតឃើញរឿងយើងសំណាងនិយាយពីអ្នករើសសម្រាមហ្នឹងគាត់ទៅឃើញមនុស្សម្នាក់ដើរលបោតសពុតឈួត គាត់គិតថាគាត់សំណាង ដែរដែលអត់បានឈួតទៅណាហើយស្រាប់អញ្ជើញពីអ្នករបូតពុតឈួតហ្នឹងគាត់មានដឹងថាគាត់ឈួតអីហើយគាត់ឃើញឡានពេទ្យដឹកអ្នក ជំងឺវ៉ែតវត្តវ៉ែតវត្តវ៉ែតវត្តតាមផ្លូវគាត់ថាអញសំណាងអត់បានឈឺគេដឹកទៅពេទ្យហើយស្រាប់តែអ្នកដែលគេដឹកទៅពេទ្យទៅដល់ឃើញគេនាំខ្មោចពីពេទ្យហ្នឹងទៅដាក់កន្លែងដូចជាសពអីអីហ្នឹង ដល់អញ្ចឹងគាត់គាត់គិតថាគាត់សំណាងហើយដែលអត់បាន ស្លាប់ហើយនេះមានតែមនុស្សស្លាប់ទេដែលអត់បានគិតថាអញមានសំណាងវាស្លាប់បាត់ហើយដូច្នេះខ្ញុំណាលើកឡើងនេះចង់បញ្ជាក់ថា យើងត្រូវចេះគិតពីអីដែលយើងមានសំណាងនេះ មើលមើលមនុស្សយើងសិតតែគិតបានឲ្យតែនៅរស់ទេជាពិសេសកើតជាមនុស្សប៉ុណ្ណឹងហើយគឺត្រូវតែមានរឿងដែលយើងត្រូវគិតថាសំណាង មានសម្បើមទៀតមិនម៉ាក់មួមែនណាដល់មែនទេទៅលោកជាថៃមានប្រាក់រាប់លានដុល្លារចង់បានរស់ប្រហែលយើងមិនទាំងបានផងដល់មែនទេក៏មិនមែនចង់រស់ថាឲ្យបានរស់នៅជាសេដ្ឋីទៀតបើមិនបានជាសេដ្ឋីស្លាប់ក៏ស្លាប់ទៅ មែនទេណាឲ្យតែបានរស់ប្រហែលយើង នេះគឺគាត់ព្រមហើយមើលមើលយើងអត់ចេះគិតតែខ្លួនឯងមានសំណាងចេះតែគិតឲ្យអន់ចិត្តចេះតែគិតឲ្យតោមណោះគឺណាហើយមែនទេទៅទៅទៅអន់ចិត្តជាមួយនឹងមនុស្សមានកិលេសផងគ្នាទៅចង់បានអីពីមនុស្សដែលមានកិលេសផងគ្នាគាត់ជួយខ្លួនគាត់មិនទាំងរួចផងហ្នឹងហើយចុះមេត្តាបៃតាបងប្អូនកល្យាណមិត្តពុទ្ធពធព្រះសង្ឃហ្នឹងមិនគឺយើងមិនមករួមមកមាននរណាគេចោលយើង មានតែយើងចោលពុទ្ធពធព្រះសង្ឃ ហ្នឹងគឺជាកម្លាំងចិត្តណាដើម្បីពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់ត្រូវចេះគិតស្រឡាញ់ខ្លួនជួយខ្លួនឯងឲ្យរីករាយកុំឲ្យចិត្តតែរឿងអីតិចតួចតិចតួចចេះទទួលមកជារឿងអាក្រក់មួម៉ៅក្តៅក្រហាយយើងត្រូវមកគិតរឿងសំណាងយើងគឺមិនមួយសំណាងពីរសំណាងទេ10សំណាង20សំណាងអញ្ចឹងទៅឲ្យវាទៅជាទេវតាសំណាងអញ្ចឹងទៅខ្លួនយើងហ្នឹងហើយរឿងអីអីដែលវាមិនល្អយើងចាត់ទុកជាមេរៀនពិសោធន៍ជីវិតរបស់យើង ដែលប្រតិបត្តិពធហ្នឹងយករឿងដែលជាបញ្ហា ជាឧបសគ្គហ្នឹងមករំលឹកដាស់តឿនយើង ចាត់ទុកថាជាគ្រូមករំលឹកដាស់តឿនសេចក្តីទុកលំបាកអីអីហ្នឹងគឺថា ប្រឹងប្រែងដើម្បីឲ្យយើងដឹងខ្លួនថាក្នុងโลกហ្នឹងមិនមែនចេះតែបានអីតាមប្រាថ្នាទេមានសេចក្តីទុកសេចក្តីលំបាកបើយើង ប្រមាថធ្វេសប្រហែសអញ្ចឹងទៅប្រឹងប្រែងឲ្យរួចផុតអំពីវត្តដាក់ហ្នឹងបានវាអស់បញ្ហាជាតិជាមរណៈអកុសលវិបាកហ្នឹងសូមអនុមោទនា